น้องน้องเอ้ ថ្វាយបង្គំចំពោះបដិជគុណគុណចាស់គ្រប់ព្រះអង្គសូមជម្រាបសួរលោកយាយលោកតាលោកពូអ្នកមីងប្រិយមិត្តនិងមិត្តទូរទស្សនិកជនទាំងអស់ដែលនិយមទស្សនាតាមដានការផ្សាយ live បន្តផ្ទាល់របស់គូទូរទស្សន៍ KKCC TV កម្មវិធីសិល្បៈនិងវប្បធម៌ដែលផ្សាយជារៀងរាល់ថ្ងៃអង្គារ ចាប់ពីម៉ោង7 យប់រហូតដល់ម៉ោង8យប់ម៉ោងនៅទីក្រុងស៊ីដនីត្រូវនឹងម៉ោង4ទៅម៉ោង5ម៉ោងនៅទីក្រុងភ្នំពេញថ្ងៃនេះត្រូវជាថ្ងៃ600ខែអាសាឍឆ្នាំខាលចតវស័កពុទ្ធសករាជ2566ត្រូវនៅ ថ្ងៃ9ខែកក្កដាឆ្នាំ2022កម្មវិធីសិល្បៈនិងវប្បធម៌ខ្មែរបានវិលមកជួបលោកលោកស្រីសាជាថ្មីម្ដងទៀតតាមរយៈពេលវេលានៅម៉ោងដដែលដែលមានខ្ញុំបាទសិទ្ធសំណាង ជាពិធីករសម្របសម្រួលនៅក្នុងកម្មវិធីនេះ។ ហើយក្នុងនោះផងដែរគឺយើងតែងតែគ្រប់អញ្ជើញវាគ្មិនកិត្តិយសមកចូលរួម ក្នុងកម្មវិធីរបស់យើងដែលភាគច្រើនយើងនឹងអញ្ជើញភ្ញៀវកិត្តិយសរបស់យើង គឺជាស្មូតអឺតាមរយៈកំណាបឬក៏ធរបតផ្សេងផ្សេងមកពីថាកម្មវិធីស្មូតកំណាបនោះគឺយើងមិនសូវមានអ្នក គេយកមកផ្សព្វផ្សាយដើម្បីឲ្យចាំអត់លឺចឹងកូន ក្រាំងហើយលោកក្មួយចាចាចាស្ដាប់បានវិញហើយតែលោកគ្រូមកចឹងណាហៅឡូខ្ញុំខ្ញុំអត់ឮលោកគ្រូ មិនចឹងពេនអើយពេនបញ្ហាមែនឬឬតែយើងពីរនាក់នេះឃើញហ៎ឃើញខ្ញុំហ៎ឃើញបាទឃើញលោកគ្រូប៉ុន្តែបាត់ខាងស្ទីឌីយោអឥឡូវមិនទៅចឹងលោកគ្រូណាស្ទូឌីយោមានបញ្ហាអីណាអាឡូ មិនទៅចឹងលោកគ្រូឥឡូវចង់ថយទៅវិញសិនហើយចាំចូលមកវិញមកមើលចាចាចាចាបាទខ្ញុំថយសិនមកមើលចាចាលោកគ្រូចាអើអូនមកមើលម្ដងទេណា Yeah. និយាយទៅបានសូមអភ័យទោសចំពោះប្រិយមិត្តនិងមិត្តអ្នកទស្សនាទាំងអស់គឺដោយដោយមិញមិញគឺកម្មវិធីរបស់យើងគឺផ្អាកដោយមានបញ្ហាផ្នែកបច្ចេកទេសទស្សនៈដូច្នេះអឺបាទមកជុំគ្នាអើយអ្នកគ្រូទាំងអស់គ្នាផងនិយាយទៀតពីនេះសំទោស មកពេលមកមកពេលបងអូនតែណាបាទបាទបាទជំរាបសួរណាបងប្រុសជំរាបសួរបងស្រីជំរាបសួរអំប្រុសចាចាអូនខ្ញុំថ្ងៃនេះខកដែរនេះចេញពីពីពេញមកចង់តន់អូខេសូបៃតោចំពោះលោកគ្រូអ្នកគ្រូនិងប្រិយមិត្តហើយនឹងដែលកំពុងតាមដានទស្សនា ទើបចាស់ផ្ដើមក្បាលបន្តិចភ្លាមក៏មានបញ្ហាដោយសារតែនៅក្នុង studio ហ្នឹងគឺម៉ាស៊ីនបាទតែក៏ដាច់ខ្សែភ្លើងដូចនេះក៏អ្វីអ្វីមិនថាត់ថេទៀងទាត់ទេលោកគ្រូខ្ញុំបាទក៏សូមជំរាបលោកគ្រូនិងអ្នកគ្រូហើយបងអូនបុនតាមផងដែរថាបើសិនជាឃើញខាងខ្ញុំ ដាច់បានន័យថាខាងនេះលោតភ្លើងវាលោតដូច្នេះដាច់ទាំងអស់ ឃើញចាំមើលទូបាននេះដូច្នេះសូមលោកគ្រូនិងអ្នកគ្រូបន្តចេះតែបន្តមានប្រសាទទៅទៀតទៅដើម្បីគុំឲ្យកម្មវិធីរបស់យើងដែរគឺយើងនៅតែឡាយអញ្ចឹងប៉ុន្តែដោយសារតែកម្មវិធី ដោយសារតែខាងនេះគឺ ខ្សែភ្លើងមានបញ្ហាបាទចង់ចង់ជំរាបសួរថាបើភ្លើងរត់វិញគឺថាមក40ឆ្នាំអត់ដែលឃើញដៃផងនៅសង្គមនេះវាអានេះអា លើកកង់លោតអាកន្លែងគេហ្នឹងហើយភ្លើងទុកភ្លើងលោកគ្រូអាចជាកន្លែងកុំព្យូទ័រហ្នឹងវាមិនសិលស្រួលបាទអញ្ចឹងហើយក្នុងនោះផងដែរគឺអឺខ្ញុំបាទអឺសូមស្វាគមន៍ប្រិយសូមស្វាគមន៍ជាកិត្តិយសដែលអញ្ជើញមកកាន់កម្មវិធីរបស់យើង ដែលមានលោកគ្រូជាវិចិត្រលោកគ្រូគ្រូ នេតលីអេងនិងប្អូនប៊ុនតែមគឺពួកគាត់គឺសិតសង្កេតជាអ្នកមានជំនាញខាងផ្នែកស្មូតហើយលោកគ្រូជីវចិត្តប្រិយមិត្តយើងបានជ្រាបរួចហើយគឺគឺជាកវីដែលមិនចេះដែលមានវោហាសំចេះរៀងស្ងួតនោះគឺគាត់ឃើញភ្លាមទៅសេភ្លាមបាទដូច្នេះគឺអឺសូមប្រិយមិត្តទាំងអស់សូមសូមប្រិយមិត្តទាំងអស់ស្វាគមន៍ចំពោះលោកគ្រូជីវិចិត្ត ហើយជាបន្តមកទៀតនោះគឺអ្នកគ្រូ Netly Eng គឺជាអ្នកគ្រូអឺដែលគាត់មានជំនាញខាង smooth កំណាផ្សេងផ្សេងដែល ល្បីឈ្មោះនៅ ក្នុងព្រះចណាចក្រកម្ពុជា ផងដែរហើយបន្តមកគឺប្អូនប៊ុនតាមគឺប្អូនគឺជាប្រជិតជនលេខជំជាប់ចំណាត់ថ្នាក់លេខ1ប្រចាំប្រទេស នៅព្រះចណាចក្រកម្ពុជាហើយ ប្រិយមិត្តតែងតែជួបប្អូនដែល មានដែលចូលមកកម្មវិធីរបស់យើងអឺជានិច្ចកាលយើងចូលមកកម្មវិធីរបស់យើងបាទបាទហើយយើងបកមកកម្មវិធីរបស់យើងវិញគឺខ្ញុំបាទក៏សូមអឺបកគល ទៅអ្នកគ្រូមុន គេមកពីថានៅក្នុង នេះគឺពួកខ្ញុំគឺបកគលសិតទៅទៅលើទៅខាងនារីមុនដូច្នេះសូមអញ្ជើញអ្នកគ្រូមានប្រសាសន៍បន្តិចក្នុងការចូលរួម ក្នុងកម្មវិធីរបស់ទូរទស្សន៍ KKCC TV នៅក្នុងថ្ងៃនេះទទួលសូមគោរពមិនណាដល់លឺអ លើសូភ្លេងក្បាលដបងបើក្បាលណាបាទខ្ញុំនឹកសម័យកាលដែលខ្ញុំនៅក្មេងអាយុ12 13នោះជំនាន់នោះខ្ញុំធ្លាប់ប្រឡូកដែរធ្លាប់ប្រឡូកពីគេមែនទេទំទំនិយាយថ្ងៃហ្នឹងណាទំនិយាយ ប្រាប់ទំបើកបង្ហាញថ្ងៃហ្នឹងណាប្រាប់បងប្អូនទស្សនិកជនទាំងអស់នេះពេលដែលឃុំរោង ឆាអរណណណងអើយឆាអរណណណងអើយឃើញព្រៃណងអើយកុំឈប់ឃើញមកលប់ណងអើយកុំឈរអញ្ជើញអើយខ្មៅមកអហិមៈមៈឆាអរណណណងអើយអើយឆាអរណណណងអើយ បាទខ្ញុំស្រែកថ្លៃលោកអើយខ្ញុំហៅអញ្ជើញស្រីខ្មៅ ចូលមកណារាបាត់ហ្នឹងណាទៅបន្តិចអីមិញលេអស់ព្រោះឡើងណាគឺព្រោះព្រោះមែនទេសំលេងឡើងมันมันជាបរុសអីទេលោកអូននៅសលេងធ្លាក់ហើយយើងទៅតាមវ័យតែនឹងឃើញថាស្រឡាញ់ស្រឡាញ់វិស័យសិល្បៈចឹងមិនថាទម្រង់ណាទេស្រឡាញ់ទាំងអស់គ្រប់ទម្រង់គ្រប់ផ្នែក ចឹងហើយនឹកឃើញដល់ពេលភ្លេងនឹងចូលមកចឹងធ្វើឲ្យដូចតែនឹកឃើញអតីតកាលពីមុនមកហ្នឹងហាន់តងហ្នឹងហើយតងតងហ្នឹងហើយឬសូមបាននឹងព្រាចង់ចូលអេអត់ទេខានយូរហើយអត់ទេអត់ទេនៅក្នុងនោះខ្ញុំ ប្រឡូកបានប្រហែលជា4 5ខែទេអន្ពោជំនាន់ហ្នឹងតាខ្ញុំគាត់គ្រូគាត់គ្រូជាគេដល់រួចហើយខ្ញុំប្រហែលជាអាយុ13 14ទេទេ គាត់ដឹកដៃគាត់ដប់កង់ដប់អីទៅលេងអញ្ចឹងទៅនិយាយតិចណាលោកគ្រូសុំចូលតិចណាបាទគេមានផ្សះហ្មងអឺទៅលេងនៅអីអីកំពង់ត្រាចពេលនោះគេលេងរឿងព្រះវេស្សន្តរនោះអីខ្ញុំណែដើរទូជាលីអិតទូគ្រិស្ណាហើយមានបងប្រុសម្នាក់គាត់ដើរទូជាលីពេលដែលតាជួជុវៃបងអើយជួយជួយបងខ្ញុំផងអ៊ំអើយមីងអើយជួយបងខ្ញុំផងមានណាដល់ទៅពេលហើយលេង គេវាយធ្វើបាបមកពេកទាញស្បែកជើងវាយក្បាលតាជួជក់នៅក្មេងអត់ដឹងអីលោកគ្រូជំនាន់ហ្នឹងអត់ដឹងអីទេនៅអាយុ12 13ហ្នឹងមានចេះដឹងអីអត់សោះបាទនឹកឃើញដល់ឥឡូវចង់តែសើចហើយកាលនោះពេលដែលខ្ញុំទៅលេងនៅក្នុងគេតដៃបានកាតេលច្រើនណាស់ទៀតអើយកតេលនោះកតេលដឹកអត់រួច ប្រហែលជា20 30កាទេដែលពេលយើងគេធ្វើបាច់ជាលីគ្រឹះស្នាអញ្ចឹងគេឲ្យចុះមកក្រមនោះកាន់ផ្តិលមួយកាន់ផ្តិលដល់ពេលរួចហើយគេគេដឹកដៃព្រលឹមឡើងគេដឹកដៃទៅតាមផ្ទះយកកាទេគេតដៃបានកាទេកាទេជូតហើយសម័យកាលហ្នឹងដូចដូចដូចដកជាប់នៅកៅអៅបេះដូងអញ្ចឹងអឺ ជាបឋមខ្ញុំទូព្រះបង្គំខ្ញុំប្រកាសអាណាសូមនមស្ការក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គគ្រប់បណ្ដាប្រទេសទាំងអស់ជាទីគោរពសក្ការៈនិងសូមគោរពជំរាបសួរមហាជនប្រុសស្រី គ្រប់រូបទាំងអស់ដែលបានទេសនាការ live ផ្ទាល់ចេញអំពីប្រទេសអូស្ត្រាលីវត្តរតនារាមរដ្ឋសិចនីចឹងហើយទេណៃបាទបាទហ្នឹងហើយហើយ ជាពិសេសសូមនមស្ការ ក្រាបកណាអត់ច្បាស់ហើយទៀនទុកឲ្យបងប៊ុនតាមគាត់បញ្ជាក់តាមក្រោយហើយក៏សូមគោរពជំរាបសួរវត្តមានដ៏ថ្លៃថ្លាអឺបំផុតគឺលោកគ្រូជុំវិចិត្រជាវិចិត្រឬក៏ជុំវិចិត្រទេលោកគ្រូជាវិចិត្រកណាកណាទៀនជាវិចិត្រដែលបានស្គាល់ជាពិសេសបងប្រុសអឺប្រធាននៃកម្មវិធីផងដែរ សូមគោរពជំរាបសួរក៏ដូចជាបងអូនប៊ុនតានដែលមានវត្តមាននៅកំពង់ឡាយផ្ទាល់តែម្ដងចាចាចាហើយថ្ងៃនេះអត់មាន ព្រះវត្តមាន លោកគ្រូព្រះប្រធានទេទៀតហើយហើយឃើញថាទូព្រះបង្គំខ្ញុំ ប្រកាសណាថា ពេលដែលព្រះអង្គអនុញ្ញាតផ្ដល់អត្ថភាពឲ្យខ្ញុំកណាបានចូល នៅក្នុងកម្មវិធីនេតិសិល្បៈនិងអឺវប្បធម៌ខ្មែរនិងចឹងទេណាសិល្បៈនិងវប្បធម៌កំណាព្យខ្មែរចឹងហើយទេណាបាទបាទហ្នឹងហើយដូចថាសបាយចិត្តរំភើបរីករាយទុបីថាខ្លួន កាន់តែចាស់យ៉ាងណាក៏ដោយ សំខាន់ឲ្យតែនៅមានជីវិត នៅមានកម្លាំងបន្តិចបន្តួចនេះខ្ញុំ កណានឹងចូលរួម ជួយបំពេញ ជួយបង្ហាត់បង្ហាញទៅដល់បងប្អូន ជនរួមជាតិទាំងអស់ជាពិសេសកូនខ្មែរគ្រប់រូបចំនួនក្រោយបានយល់បាន ស្គាល់អំពីទម្រង់នៃសិល្បៈក៏ដូចជាកំណាព្យខ្មែរផងដែរទៀតកណាអរគុណច្រើនណាស់ កណាសូមប៉ុណ្ណឹងយោបល់ជូនទៅលោកគ្រូវិញទៀតកណាអរគុណលោកគ្រូចំពោះអឺយោបល់យ៉ាងក្បោះក្បាយហើយនឹងចែកជូនប្រិយមិត្តដែលកំពុងទស្សនានៅក្នុង ពេលនេះផងដែរហើយនៅក្នុងពេលនេះក៏សូមបកគលទៅនីតិនេះជូនទៅលោកគ្រូជីវិចិត្តដើម្បីធ្វើចំណាប់អារម្មណ៍នៅក្នុង មុននឹងយើងបើកឆាកនៅក្នុងថ្ងៃនេះលោកគ្រូសូមជម្រាបជើញអឺសូមជម្រាបសួរក៏ដូចជាខ្ញុំកណ្ដាខ្ញុំសូមប្រាប់លោកគុំគុណម្ចាស់វិទ្យាមធិរៈគុណព្រះអង្គគ្រប់ទីកន្លែងទាំងអស់ទោះបីនៅប្រទេសផ្សេងផ្សេងក្រៅពីប្រជាជាតិកម្ពុជាយើងក្តីដែលមានវត្តមានគុំជាធរមាននៅឡើយក៏ដូចជាសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់បងប្អូន ក្មួយទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីនៃវិស័យសិល្បៈវប្បធម៌ដើម្បីលើកតម្កើងអរិយធម៌វប្បធម៌អសរសាស្ត្រខ្មែររបស់យើងផ្នែកការកំណាប់ការផ្លោស្មូតឬក៏តាមទម្រង់ផ្សេងផ្សេងដូចជាលខោនលខោនភាសាលខោនយីកេលខោនខោលលខោនពំនូលឬក៏របាំអីផ្សេងផ្សេង ជាចម្រៀងរបាំជាចម្រៀងអឺបែបបុរាណក្តីចម្រៀងភ្លេងប្រពៃណីខ្មែរក្តីឬក៏ភ្លេងអរិយក្តីដែលជា មរតកវប្បធម៌ដូនតារបស់ប្រជាជនខ្មែរយើងធ្លាប់មានចាប់តាំងពីសម័យបុរេប្រវត្តិមកម្លេះហើយខ្ញុំត្រេកអរណាស់ដែលមានវត្តមាននៃលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលរួមហើយអំបញ្ញមិញនេះគឺថាអ្នកគ្រូលីអេនេះក៏គាត់មានអឺមិត្តភក្តិម្នាក់ទៀតនៅអង្គុយក្បែរនឹងខ្ញុំសង្ឃឹមថានឹងបានឬនឹងបានឃើញនៅសូសៀងសំដែងដល់ពីរោះក្បោះក្បាយចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌សិល្បៈរបស់យើងនៅក្នុងរាត្រីនេះដែរសូមអរគុណនិងអរគុណ បាទអរគុណលោកគ្រូអរគុណច្រើនចំពោះការចូលរួមយោបល់នៅក្នុងថ្ងៃនេះផងដែរបាទហើយជាបន្តទៅគឺសូមបកគលទូនាទីជូនបងប្អូនតាមបងសូមបងប្អូន មានយោបល់បន្តិចក្នុងការក្នុងចំណាប់អារម្មណ៍ក្នុងមុននឹងយើងបើកឆាកកម្មវិធី Smooth យើងបន្តតតទៅបាទក្រុមជ័យបាទសូមអរគុណ ជាបឋមខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុត្តរៈគ្រប់ព្រះអង្គប្រសង់គ្រប់ទិសទីទាំងអស់ជាទីសក្ការៈនពងពោះនិងសូមធ្វើការគោរពជំរាបសួរដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលកំពុងតាមដានទេសនា និងស្ដាប់នៅកម្មវិធីនាទីសិល្បៈនិងវប្បធម៌ដែលផ្សាយចេញពី KKC TV អឺទីរដ្ឋប្រទេសអូស្ត្រាលីក្រុងស៊ីដនី ដែលមានព្រះអង្គគ្រូព្រះសវណ្ណបញ្ញោពោសវឿងជាព្រះប្រធានកម្មវិធី និងសូមគោរពជំរាបសួរដល់បងប្រុសសំណាងជាទីនឹករលឹក និងសូមគោរពជំរាបសួរដល់អ៊ំប្រុសជីវចិត្តជាទីនឹករលឹក សូមគោរពជំរាបសួរដល់អ្នកបងគ្រូនេនលីអេងជាទីនឹករលឹកផងដែរនិងសូមបាទធ្វើការរាប់អានចំពោះបាទលោកគ្រូជីវចិត្តថាមានប្រសាសន៍ថាមានអ្នកនៅចិត្តអ្នកគ្រូនេនលីអេងបាទ មិនដឹងតែកូនអូជំរាបសួរលោកម៉ែអើយលោកម្ដាយម៉ែតាំងសរនអ្នកស្មូតអាបាទបាទហើយសូមគោរពធ្វើការគោរពជំរាបសួរដល់លោកម្ដាយជាទីនឹករលឹកផងដែរនៅក្នុងឱកាសពេលនេះឃើញថាគឺជាលើកទី2ហើយដែលបានចូលក្នុងកម្មវិធីជួបជាមួយអ្នកគ្រូបងនេតលីអេងប៉ុន្តែក៏ជាលើក ច្រើនលើកដែរដែលជួបអ៊ំប្រុសជីវចិត្តនិងបងប្រុសសំណាងបាទថ្ងៃនេះពិតជាមានភពមានសំណាងក៏បានជួបគ្នាបន្តទៀតដោយកម្មវិធីរបស់លោកគ្រូតែងតែអញ្ជើញលោកអ្នកស្មូតក៏ដូចជាអ្នកគ្រូលោកគ្រូខាងស្មូតក៏ដោយខាងសិល្បៈផ្សេងផ្សេងគ្រប់ទម្រង់ទាំងអស់ក៏បានចូលរួមយេហូហែហើយថ្ងៃនេះក៏ បានអញ្ជើញអ្នកគ្រូនេះឯងព្រមទាំងខ្ញុំកណ្ដាខ្ញុំបាទនឹងខ្ញុំប្រុសជីវចិត្តដើម្បីធ្វើនៅសេចក្តីផ្សេងផ្សេងដូចជាកំណាបកាបឃ្លងជាដើមដើម្បីផ្សព្វផ្សាយនៅមរតកវប្បធម៌នេះជូនដល់ប្រិយមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់ឲ្យបានយល់ដឹង អំពីកំណាប់ខ្មែរនិងទទួលយកនៅ អត្តរសនិងអត្តន័យរបស់កំណាប់ខ្មែរយើង បាទសូមអរគុណនិងសូមអរគុណបាទ អរគុណបងអូនហើយចំពោះយោបល់ចូលរួមនៅក្នុងថ្ងៃនេះហើយខ្ញុំសូមតំណាងចំពោះគុណចាស់គ្រូផងដែរដែលបងប្រធានដែលអរគុណចំពោះលោកគ្រូបងអូនហើយនិងលោកអ្នកគ្រូដែលបាននិងអ្នកគ្រូដតីទៀតនិងបងអូនបងអូនដតីទៀតដែលអឺចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធី សិល្បៈនិងវប្បធម៌ខ្មែរក្នុងទូទូ KCCTV ទៅផ្សាយចេញពីមជ្ឈមណ្ឌលវត្តរតនារាមនៅក្នុងថ្ងៃនេះផងដែរបាទហើយកុំអោយខាតពេលយូរយើងបកទៅកម្មវិធីរបស់យើងវិញគឺសូមក្រុមជើញលោកគ្រូលីអេអ្នកគ្រូសូមសូមទៅសូមជើញអ្នកគ្រូលីអេដើម្បីលើកយកកំណាប់អ្វីមួយមកស្មូតឬក៏អឺ បត់អីមួយ មកជូនប្រិយមិត្តក្នុងកម្មចាថ្ងៃនេះចាចាចាចឹងនៅគណៈនេះដែរទូព្រះបង្គំខ្ញុំ ប្រកាសណាសូមលើកយកច្បាប់អឺក្រមងយដែរតែបែបគេថាច្បាប់ ប្រដៅជនប្រុសស្រីចាអញ្ចឹងសូមព្រះសន្តាប់និងស្ដាប់ដូចតទៅក្រុមចេញ អ្នកព្រះភិរមភាសាអូ ជាគ្រូចម្រៀងក្នុងស្រុកខ្មែរ ប្រដៅពួកក្មេងកូនអ្នកស្រែសត្វតែជាពាក្យគុំពីពិត ប្រដៅកូនចៅទាំងប្រុសស្រីកើតមកលើដីឲ្យចេះគិតខ្លះមានកំណើតឥតគុណិត ខ្លះមានជីវិតឥតប្រាជ្ញា បញ្ញត្តិច្បាប់នេះឲ្យបានដឹងឲ្យខំប្រឹកប្រឹងពិចារណា បំណាច់កើតមកមានពងសាកុំឲ្យគេថាអាក្រក់បានកិច្ចការគូសំគិតឲ្យអង្គ កុំអើយចន់ឡងនៅសល់ខានរបស់ខំត្រូវទាំងប៉ុនបានប្រិតប្រងក្នុងប្រាណ ទៅបានប្រាជ្ញរៀនច្បាប់ឲ្យឆ្អិនកុំឲ្យឆៅចេះល្អិតក្នុងក្រៅអ្នកខ្លៅខ្លា មនុស្សមានចំណេញមានអំណាចចង់ឈ្នះមនុស្សកាចកុំស្ដីកង ស្ដីកាមកក្រោយកុំអោយផ្លាត់កុំអាងតែមាត់មានប្រហងបើមនុស្សប្រហើនហួងទុំនង កុំកងតតល់កាត់ខ្វល់ទាស់អាដែងមនុស្សពៀលពលមិនពិតកុំយកធ្វើមិត្តចិត្តរំខាន អាដែងមនុស្សពៀលពលមិនប៉ិតកុំយកធ្វើមិត្តខាតរបស់មនុស្សណាសុចរិតចិត្តសពរំ ស្រឡាញ់ឲ្យស្មងចិត្តឲ្យស្មើកើតមកជាមនុស្សកុំល្ងងពេរៀនស៊ីរៀនដេកហើយរៀនដើរ រៀនចេញប្រសពក៏ប្រសាគុំរាំងគ្នាខ្លា អ្នកមានស័កចាសូមគោរពនឹងប្រកេនជូនលោកគ្រូ អរគុណអរគុណលោកគ្រូនៅសំឡេងដ៏កលួចក្រួនក្រអៅដែលបានបញ្ហើនៅ ច្បាប់ដែលបង្រៀនកូនខ្មែរប្រុសស្រី គ្រប់ឋានានុក្រមទាំងអស់ដែល តាំងពីដើមមកគឺច្បាប់ត្រងុយនេះគឺតែងតែមានគ្រប់សពបែបយ៉ាងតែក្នុងនឹងទាំងអស់ ហើយបើសិនជាយើងបានអានបានស្ដាប់នៅច្បាប់ក្រុមនុយគឺយើងនឹងបានចេះបានដឹងអំពីការរស់នៅជីវិតប្រចាំថ្ងៃរបស់យើងដូច្នេះសូមលោកគ្រូហើយជីវចិត្តជួយបំពេញបន្ថែមហាត់ក្នុងការអឺលោកគ្រូអនសុំសុំទោសអ្នកគ្រូដែលបានស្មូតនៅកំណាតមួយដល់ពីររស់ អត់លងលួចវិញវិញអំពីច្បាប់ក្រុមមួយលោកគ្រូសូមជួយ comment បាទឃើញថាល្អណាស់ពីដើមលើសូពុកខ្ញុំគាត់និយាយថាតាងុយហ្នឹងគាត់មានស្ដៀវមួយស្ដៀវហ្នឹងមានដងមានឃ្លោកហ្នឹងជាស្នូកហ្នឹង ទៅណាមណាហ្នឹងគាត់ដោះចេញទៅហើយគាត់ស្ពីបង្វិចមួយអាបង្វិចហ្នឹងក្រោយហ្នឹងគឺអាឃ្លោកនឹងឯងអាដងស្ដៀវហ្នឹង ដូចជាឈើទៅគាត់អញ្ចឹងគាត់យកអញ្ចឹងទៅស្ពាយចំកសែងស្ពាយឲ្យទៅកន្លែងណាអីមកទៅកន្លែងណាពីភូមិមួយទៅមួយពីកំពង់ស្ពឺទៅដល់តកែទៅកដល់កដាលអីចឹងទៅទៅគាត់ឈប់កន្លែងណាទេគាត់ដកដកពីវិញពីក្រោយស្មារបស់គាត់ហ្នឹងចូលមកដាក់ចាប់ បាទដងសរាវហ្នឹងហើយតាំងដេញដេញហើយគាត់ច្រៀងច្រៀងពីរឿងអប់រំពីរឿងអីផ្សេងផ្សេងហ្នឹងទៅអប់រំគុណចៅចឹងទៅអាហ្នឹងគឺថានេះតាមសម្ដីលោកជំនុំគាត់គាត់មានប្រសាសន៍កាលពីគ្រាដើមបាទហើយសូមខមមិន តទៀតគឺថាខ្សែគុកមិត្តបណ្ឌិតពងគុកមនុស្សល្អល្អតពងគេឈ្មោះកគុកពងបានសុខជា តែបើគំពីរៀលសុខខុសលួយអាចនឹងបណ្ដោយឲ្យវេទនារស់នៅអន់ថយក្រោយតាមគ្រាវេទនាជីវិតពិតពំខានបាទជាអរគុណប៉ុណ្ណឹងចុះការជួបលោកការខមមិនការចូលរួមបដិយោបល់នៅក្នុងថ្ងៃនេះហើយបន្តមកហើយអរគុណអ្នកគ្រូផងដែរចំពោះលើកយកកំណាបដល់ព្រោះមកគឺជាកំណាបដែល ព្រៀនបដៅកូនខ្មែរប្រុសស្រីគ្រប់គ្រប់គ្រប់គ្រប់ជាន់ថ្នាក់ទាំងអស់បាទចាចាចាសង្ឃឹមថាអ្នកគ្រូនឹងលើកយកនៅកំណាបដែលជាដំបូងមាន ជាច្រើនទៀតដើម្បីយកមកផ្សព្វផ្សាយនៅក្នុង កម្មវិធីរបស់យើងបន្តបន្តទៅទៀតបាទហើយបន្តទៅនេះគឺខ្ញុំបាទក៏សូមអញ្ជើញប្រិយមិត្តទាំងអស់មកជួបជាមួយបងអូនវិញតែម្ដងដែលថ្ងៃនេះបងអូននឹងមានកំណាបអ្វីដើម្បីចែកជូនប្រិយមិត្តនៅ ក្នុងថ្ងៃនេះបាទសូមក្រុមជើងអូនបាទសូមអរគុណបងប្រុសបាទបន្តទៀតនេះបន្តអំពីអ្នកគ្រូបងណេតលីអេងគាត់សូត្រអំពី ច្បាប់ក្រមងុយហើយខ្ញុំប្រកាសណាក៏មិនឃ្លាតឆ្ងាយពីលោកតាព្រះភិរមភាសាអ៊ូហាងុយដែរដោយសារតែការសូត្រពីសប្តាហ៍មុននោះសូត្របានពីរវគ្គទៅហើយឥឡូវនេះបន្តទៅ ជាបន្តបន្តទៀតគឺមានច្រើនណាស់ច្បាប់ គេការថ្មីដែលជាស្នាដៃរបស់បាទលោកតាក្រមងុយគឺនិពន្ធនៅឆ្នាំ1922បាទគឺជាបទព្រមកិច្ចហើយកាលលើកមុននោះខ្ញុំកណាសម្បត្តិសូត្រពីរវគ្គវគ្គទី1គឺសូត្របែបក្មេងវគ្គទី2គឺសូត្របែបលំអោនបុរាណហើយវគ្គនេះខ្ញុំកណាចាប់បន្តទៀតគឺសូត្របែបណា ពាក្យលៀបបាទសូត្របែបពាក្យលៀបអញ្ចឹងខ្ញុំបកណាសូមប្រគេនចំពោះព្រះថេរានុត្រៈគ្រប់ព្រះអង្គព្រមទាំងប្រិយមិត្តទាំងអស់តាមដានសម្ដាប់ដូចតទៅនេះគឺងាយដើមបាលី បុតទាំង3បែបភិរិយាស្រឡាញ់ណាស្អប់ណាតាមសញ្ញាងើ ចូលចិត្តចុះអង្វៈធ្លាក់ផ្លូវក្រោមប្រព្រឹត្តប្រម តែខាងខុសអន្តជាតិមាយាតគួងអនុនុងណាយ៉ាងកនដា មតិមួយរយមានមួយគួតែស្ទួយដាក់លើក្បាលអង្វៈ គឺស្រាបស្រា ត្រកាយកណាតែពីយ៉ាងអន្តិណា កំណើតគុំនិតកើតពីកសាងគុំសល់ដំកខាង សំណាងកើតណាពីគុំនិតអនុងាអា ហើយឲ្យចេះគិត ចេះកាញ់ស្គាល់ឆ្ងាយចិត្តប្រព្រឹត្តយកងាតែ ត្រូវរៀនរិះរកទ្របធនយកប្រពុនមើលធនអើធនថោក ជ្រកខុសផ្លូវអ្នកកុំទៅខ្លាចបនឡាផ្លូវវិជ្ញា កុំបងបងផ្លូវព្រៃត្រង់កុំយីទៀតត្រាឈានឈរពិចារណាឆ្កាអោយស្អាតណា សំដើទៅកុំដើងភ្លើភ្លេចខ្លួន ខ្លាចក្រែងជួនលាក់ជ្រោះជ្រើ ជ្រកមលុបសំណាក់នៅ កុំបងពៅផ្ទុបក៏ឆាឆេងខ្លោចញ៉ា សំបកក្រោមស្រពូនញោមស្លាស្លឹកលើមានភ្នែកឲ្យចេញមើលកុំលងីលងើង ល្ងងល្ងិតពេករៀនដើងឲ្យមើលផ្លូវធ្វើស្រែស្រូវឲ្យមើលមេឃ មិនលុបទៅលោកធ្លាប់ជ្រកដេកជាដំណេកអ្នកដំណា ដំណែលអឺ ដែលគេដាក់ជាដំណាក់ទំនូលផ្ញាចំណាំចាំក្រាន់បើតើក្រោយក្រោយ ក្រន់ជ្រកទៀតឈើណាតោងសັນត្រូវដុំចិត្តផ្លូវនំចំទៀតជុំពុក យប់អង្ត្រៀតឆ្លៀតកាប់ចេញកុំទុកវីបាទសូមអរប្រគុណនិងសូមអរគុណអរគុណបងអូនដែលបាន នៅសំលេងយករស់ ដែលនិយាយអំពីអាកូនទាំង4ប្រការពេលដែលកូនអនុចេតបតអវចេតបតអីខ្ញុំមិនសង្កេតគឺអឺ ដូច្នេះសូមបកគលជូនលោកគ្រូជីវិចិត្តដើម្បីប៉ិនខមមិនរឿងហ្នឹងថាកូននឹងមានប្រមាណហើយតែជាកូនថាធ្វើឲ្យឪពុកម្ដាយសប្បាយចិត្តនិងឪពុកម្ដាយតែមិនសប្បាយចិត្តហ្នឹងគឺជាមនុស្សប្រភេទណាអរគុណប៉ុន្តែប៉ុន្តែប៉ុន្តែមិនចង់បកស្រាយពីព្រោះអតិចិត្តពុទ្ធឬក៏ចិត្តពុទ្ធអីទេប៉ុន្តែក្នុង កំណាបកាមខ្លួនបាយមីននេះគឺអត្តន័យចំនោះគឺអឺនេះគេដកស្រង់យកពាក្យមួយគេថាសំណាង សំណាងមកពីអីគឺជាកិរិយាជានាមដល់មកពីពាក្យកិរិយាសព្ទគឺការសាងហើយការសាងគឺថាប្រកបដោយសិលធម៌ល្អបរិសុទ្ធគេថាមើលច្បាស់គិតល្អធ្វើត្រូវបាទហ្នឹងសរុបនៅក្នុងអត្តន័យដែលលោកតាភិរមគាត់បញ្ជាក់អំបញ្ញមិញហ្នឹងទៅតាមរយៈសម្លេងដ៏ពិរោះក្អួនក្អៅរបស់ គ្រូក្មួយទាំងប៉ុន្តែមិនមែនហ្នឹងគឺថានិយាយអំពីផ្លូវវាចបើផ្លូវវាចហើយប៉ុន្តែផ្លូវនឹងអត់ប្រឡាគឺយើងគួរតែដើរអត់មានឧបសគ្គយើងគួរតែដើរអាហ្នឹងគេថាផ្លូវវាចកំបោះបងផ្លូវណាត្រង់សម្ដាហោហ្នឹងហើយផ្លូវត្រង់មានឧបសគ្គមានការរាំងស្ទះមានបញ្ហាយើងទៅដើរទៅទៅអីអាហ្នឹងគឺថាគាត់បដាយបដាយមកគឺថាច្បាស់លាស់ល្អមក ហើយកុំបោះពើផ្ទុកនឹងគល់ឈើគេណាកាលណាចូលអាដេញតកុតឬក៏ថាភ្លឺឬក៏ថាស្អីស្អីទៅយកទៅដាំបាយឬក្បែរហ្នឹងអាងថាមានដុំថ្មពីរដុំហើយទៅទៅយកដុំឈើមួយដុំទៀតគឺដើមឈើហ្នឹងយើងឬក៏គល់ឈើនៅក្បែរហ្នឹងយើងយកទៅផ្អែកពឹងលើកន្លែងហ្នឹងហើយទៅខូចទៅខាតទាំងឈើហ្នឹងវាស្លោកឆេះឈើមើលអញ្ចឹងហើយបានសរុបមកវិញគេថាឃើញច្បាស់គិតល្អក៏ធ្វើទៅទៅតាមនៅផ្លូវបានអឺ ទៅតាមមេគីផ្លូវដែលបានត្រួតត្រាយបើទៅអត់គិតពិតនឹងស្ដាយជួបក្តីអន្តរាយនោះមិនខាន បាទអាហ្នឹងគឺថាអត្តន័យហ្នឹងគឺថាអត្តរូបអត្តរសនិងអត្តអត្តរសនេះលោកក្មួយបានបញ្ជាក់ហើយគឺថាវាប្រុសមែនហើយនៅក្នុងនេះក៏ចង់និយាយពីអត្តរូបបាទនៃការបត់បែបនៃការស្មូតមិនហើយនឹងអត្តន័យដល់ពិរុសក្លូនក្អៅហ្នឹងហើយនឹងបង្កប់នៅអត្តន័យហ្នឹងគឺថាពិសេសមែនទែនសម្រាប់កុលបុត្រខ្មែរយើងដើម្បីអនុវត្តការរស់នៅគឺថា ឃើញច្បាស់គិតល្អហើយធ្វើទៅគឺថាមិនទៅជាខុសប្រមាណទេអញ្ចឹងហើយបានគេថាអឺគិតមុនគូបាទសរុបសេចក្តីមកទៀតគឺថាជាជាសង្យុគមតេគឺថា conclusion វាគឺថាគិតមុនគូគឺថាគិតហើយចាំគូបើថាគូហើយអត់គិតគឺថាមិនល្អនេះគឺជាអត្តន័យនៃខ្លឹមសាររបស់កំណើរបស់លោកតាភិរមភាសាអ៊ូហៅងុយរបស់យើងបានទុកដល់ ប្រចាំចនតាទាំងឡាយនៃការសកលក្រោយធ្វើការសិក្សារៀនសូត្រនិងដើម្បីធ្វើខ្លួននឹងឲ្យបានคล้ายទៅជាគុលបុត្រដ៏ល្អប្រសើរទៅជាអតិចិត្តបុត្រឬក៏បុត្រទី1ទី2អីក៏បានដែរបើថាមិនបានដល់អតិចិត្តបុត្រឬក៏បុត្រដ៏ប្រសើរគឺថាត្រឹមទី2ក៏យកដែរឲ្យចេះមានសិលធម៌នៅក្នុងខ្លួនមានព្រមវិហារធម៌ទៅតាមឪពុកទៅតាមម្ដាយដែលបានស្រឡាញ់ហើយ ដល់ការគ្រប់គ្រងបាទតែប៉ុណ្្នឹងទេសូមអរយោបល់ប៉ុណ្្នឹងចុះថាសូមអរគុណនិងសូមពេកទៅក្នុងខំដែលបានចូលរួមនេះក្នុងថ្ងៃនេះបាទហើយបន្តមកខ្ញុំបាទក៏សូមគោរពអញ្ជើញអ្នកគ្រូដែលអញ្ជើញចូលរួមក្នុងកម្មវិធីជាមួយ អ្នកគ្រូលីអេងសូមក្រុមអញ្ជើញអ្នកគ្រូខ្ញុំអញ្ជើញចូលខ្ញុំអត់ស្គាល់ឈ្មោះអ្នកគ្រូឈ្មោះអីអត់ ម៉ារ៉នម៉ារ៉នអរគ្រូខ្ញុំអញ្ជើញគ្រូអញ្ជើញមកបង្ហើសំនៀងជូនបីយើងអត់ទៅបើសិនសុខជោគជ័យគ្រូតាអត់ជាប់ ចូលវាយម៉ែអើយម៉ែជំរាបសួរលោកម្ដាយយទីនឹកលឹកហើយជំរាបសួរអរគុណអរគុណនឹងសូមក្រាបថ្វាយបង្គំដល់ព្រះគ្រូនៅក្នុងហ្នឹងណាយើងសូមថ្វាយបង្គំនឹងសូមជំរាបសួរដល់លោកគ្រូទាំងអស់ជាទីគោរពហើយជើមានប្រសាសន៍ម៉ែចាចា លឺលឺលឺលឺលឺខ្ញុំនិយាយហ្នឹងបាទអ្នកគ្រូសុខសប្បាយទេហើយ ចាសុខធម្មតាថ្ងៃនេះអឺបាទអរគុណអ្នកគ្រូមែនទែនហើយមានកិត្តិយសដែលបានអ្នកគ្រូអញ្ជើញមកចូលរួមក្នុងកម្មវិធីផងគ្រូរបស់ KKTV ពីទីក្រុងទីនេះនេះទៅអ្នកគ្រូថ្ងៃនេះមកខ្យល់ មកចូលរួមអឺលេខផ្ទះអ្នកគ្រូទីអីក៏បានចូលរួមជាមួយកម្មវិធីរបស់ខ្ញុំបានដែរដូច្នេះអឺកុំឲ្យខាតពេលនេះទុកអ្នកគ្រូបង្ហើនៅចំណាប់អីមួយដើម្បីជួយប្រិយមិត្តជាងបានហើយហើយយើងយើងបន្តជំនាញគ្នាតទៅចាចា មានវាសនាល្អណាស់ប៉ុន្តែកុំឲ្យខាតពេលយូរអញ្ចឹងនឹងខ្ញុំក៏សូមជូនកំណាព្យច្បាប់ក្រងុយបានអ្នកគ្រូសូមដកយកយកកាសទីថ្ងៃនេះមកពីវេលាសូមកោកោដោះជីងមកពីនោះគឺដោះជីងដោះចេញបានទេណាដោះ អត់ដែរដកដូចចេញទៅទូរស័ព្ទហ្មងមើលទៅដូចដកដូចចេញទៅទូរស័ព្ទឡងឡងមកតែគ្រូឡងក៏ថាអត់ដកចេញមើលលឺអត់រៀបដកមកចាជំរាបសួរម្ដងទៀតលឺអត់គ្រូលឺអត់លឺច្បាស់ហ្មងចាចា កុំឲ្យខាតពេលយូរខ្ញុំជូននៅកំណាប់បតកកតិបាទបាទទូគ្រូអញ្ជើញពុទ្ធឋានពុទ្ធបាទ5ឋាននេះចង់ភ្លេចដោយភ័យដែរជូនអត់អីទេអ្នកគ្រូសិតតែគ្នាឯងចា កុំដៀលអ្នកស្រែត្រកូលឯងខ្មែរកុំប្រែក្រឡាំងរលេឃើញគុណទន់ខ្លួនសំពះ ធ្វើអ្នកណាកុំខ្មាស់អ្នកក្រអ្នកកុំភ្លេចគុណ យោចេតស្មើមិត្តសំឡាញ់រៀនរត់ចូលជ្រកសួរសាងទៅមកកុំអើឯងអញ គេឈ្មោះុំឆ្មើងអាងបនស្រដីឲ្យទុនអូលពីអងពីរស់ខ្លួនអ្នកនឹងកើង នឹងឡើងសាយងកុំឆ្លៀតនាំឆ្លោះញុះញងអ្នកធំកុំស្អប់អ្នកតូចបើឃើញគ្នាខូច ទួតែប្រមុំតិចតួចដេញឡើយជាធំផ្សេងផ្សេងពូតផ្ដុំផ្ដុំឆេងជាផ្លើ អរគុណបាទអរគុណអ្នកគ្រូបាទបង្ហើរនៅសំនៀងដែរអត់ជួបមុខគឺថាមែនតើផ្សែងពូជាដុំភ្លុំឆេះជាភ្លើងមិនមែនផ្សេងផ្សេងទេអាហ្នឹងតាមខ្ញុំចាំណាតែផ្សែងពូជាដុំអត់ដល់អត់ដល់មើលខ្លោណាទៅដល់មើល អាហ្នឹងអាហ្នឹងពាក្យដើមអាហ្នឹងតាមខ្ញុំចាំណាតែព្រោះណាអីអីមិនតាន់ស្គាល់ស្រុកកំណើតអីនៅណាអីណាផងទៅយកហ្មងបងតាជំរាបសួរលោកគ្រូផងដែរលោកគ្រូអញ្ជើញមកពីខាងណាដែរស្រុកកំណើតមកខាងណាខេត្តសែនតកែវវងតែសពថ្ងៃនៅខេត្តតកែវនៅតកែវនៅផ្សារតកែវហ្នឹងមកលោកគ្រូបាទកន្លែងខ្ញុំធ្លាប់រស់នៅ នៅទីរួមខេត្តតែម្ដងម៉ែរួមខេត្តនៅទីរួមខេត្តអរិទីរួមខេត្តហើយហ្នឹងឯងទីក្រុងហ្នឹងឯងហើយនៅវត្តខេត្តតកែហ្នឹងវាមានវត្តសីហរតនារាមមានសាលាព្រះវិទ្យាល័យព្រះអតីអីហ្នឹងអាហ្នឹងទីក្រុងហើយទីក្រុងហើយទៅខាងជើងទៅទៅច្បក់ទៅទៅកន្លែងវត្តប្រាជ្ញាពីរហូតអីចឹងទៅ បាទអាហ្នឹងខ្ញុំតាសពមនុស្សហ្នឹងឯង ដើរឡើងស្របហើយអ៊ំខ្ញុំធ្លាប់នាំកថាជាមួយចវាយខេតឆ្នាំ72ហ្នឹងធ្លាប់នាំកថាទៅដល់វត្តពោរូងហ៎អូបានបានឆ្នាំ72ហ្នឹងយកពួកសកលវិទ្យាល័យវិចិត្រសិល្បៈទៅសម្ដែងគេថាមិនដែលមានទេគេថាមិនដែលមានទេខ្ញុំខេតហ្នឹងគេថាគេឃើញគេថាអូអសប្បាយណាស់ពួកអ្នកស្រុកយើងនៅហ្នឹងគ្នាមិនដែលបានស្គាល់អា ក្រមសកលវិទ្យាល័យវិចិត្រសិល្បៈទៅសម្ដែងរបាំទៅសម្ដែងរឿងផ្សែងនៃខ្លីៗហ្នឹងទៅតែដៃអបស្អស្អាតទៅខ្ញុំស្រឡាញ់កូនគេនៅវត្តពូរុងដែរថាមរនមរនយ៉ាងហីអំប្រុសចុះចុះពីឡានទៅគេយកកម្រងផ្កាណាបាច់ការមកជូនសឹកចង់លើយកដៃទៅចាប់ដៃដៃគេផងហ្នឹងឃើញខ្មៅស្អាតមិនក្បិនកូនខ្មែរយើងស្អាតស្អាតណា អ្នកស្រុកបកែអរគុណនិយាយលេងទេណាបាទវេបនិយាយដូចនិយាយមែនបាទខ្ញុំចង់ចូលរួមបានញឹកញាប់ដែរប៉ុន្តែអត់ចេះអីណាអីអេត អត់ចេះចុចចូលចឹងទៅដល់ពេលថ្ងៃនេះមកចាំថ្ងៃល្អមានវាសនាល្អលោកគ្រូអើយអអផងភ័យផងខ្ញុំសូមតំណាងដល់គុណប្រធានដែរសូមអរគុណលោកគ្រូដែរដែលបានចំណាយពេលចូលរួមក្នុងកម្មវិធីរបស់ ក្នុងថ្ងៃនេះរបស់យើងនៅក្នុងថ្ងៃនេះផងដែរហើយបើសិនជាមានឱកាសសូម អឺអ្នកគ្រូអញ្ជើញមកផ្ទះអ្នកគ្រូឯងទៅគឺគឺអាសាបានចូលមួយសប្តាហ៍មកម្ដងរៀនទទួលទឹកតែរាល់ពេលចូលទទួលទឹកតែរាល់ពេលល្ងាចថ្ងៃអង្គារហ្នឹងគេថារៀបចំតែលាវឯងជួយចាំទទួលក៏ទៅហើយទៅសូមអរគុណវាសនារហូតបាទបើសិនជាមានកូនចៅអីចាស់ហ្នឹងគឺ ព្រះអង្គលោកបរៀនប្រាប់ឲ្យរបៀបចូលបានដោយនៅគ្រូលីអេងអញ្ចឹងគាត់តែគ្រូមានប្រាប់តែប៉ុន្តែអត់ចេះតាយល់អីហ្នឹងទៅបាទគឺកម្មវិធីរបស់យើង ស្វាគមន៍ចនិចចំពោះអឺលោកគ្រូអ្នកគ្រូបងប្អូនដែលចេះស្មូតកំណាបជាអឺគ្រប់ គ្រប់ទម្រង់ទាំងអស់ដែលដែលគឺកម្មវិធីរបស់យើងស្វាគមន៍ជានិច្ចបាទគឺស្វាគមន៍ហើយអឺគឺចង់បានអញ្ជើញអ្នកគ្រូជាពិសេសអ្នកគ្រូដែលដែលនៅសល់ទាំងប្រមាណហើយ លាក់មុខនឹងគឺយ៉ាងកកកកាយអញ្ជើញពួកគាត់ឡើងមកវិញដើម្បីឲ្យឲ្យពួកគាត់ចែករំលែកនៅបទពិសោធន៍ដែលគាត់មានទាំងប៉ុន្មានហ្នឹងទុកឲ្យកូនចៅ ចំនួនក្រោយដូចពួកខ្ញុំអី ខ្ញុំមិនមែនតែកូនចៅជំនាន់ក្រោយទេកូនចៅជំនាន់កដាលហើយចិត្តដែរគឺទុកទុកមកដើម្បីឲ្យកូនចៅយើង បាន សិក្សារៀនសូត្រហើយក៏ដូចជាទុកជាឯកសារសម្រាប់អឺជាគេដំណើររបស់ ខ្មែរយើងផងដែរដូចខ្ញុំតែងតែអញ្ជើញលោកគ្រូជីវចិត្តចូលរួមអញ្ចឹងគាត់ គឺជាឃ្លាំងឃ្លាំងវប្បធម៌មួយ សម្រាប់កម្មវិធីរបស់យើង គឺគឺគឺ มันអាចបាត់មុខគាត់បានគឺគាត់នឹងតែងតែមានផ្លែកផ្លែកអឺរឿងរ៉ាវផ្លែកផ្លែកសម្រាប់កម្មវិធីរបស់ យើង ជានិច្ចហើយចា៎ហើយអ្នកដែលមួយទៀតដែលយើង មិនអាចអឺបាត់មុខបានដែរនោះគឺបងប៉ុន្តែគឺអ្នកមានសម្លេងដ៏ពិរោះក្រអួនក្រអៅដែលដែលដែលកម្មវិធីរបស់យើងតែងតែ មិនអាចបំភ្លេចគាត់បានដែរគឺតែងតែអញ្ជើញចូលរួមអឺ សូម្បីតែគាត់អញ្ជើញទៅសហរដ្ឋអាមេរិកខ្ញុំនៅអង្គុយចាំសួរគុណចាស់កាលមិនតែអញ្ជើញមកវិញតែកាលបើសិនជាតាកទងទៅសហរដ្ឋអាមេរិកឲ្យធ្វើ live បានគឺខ្ញុំនឹងតាកទងទៅប៉ុន្តែដោយសារតែឮគុណចាស់លោក មានសង្កេតការថាម៉ោងខុសគ្នាគឺ ប្រមាថនឹងនឹងធ្វើដោយសារតែម៉ោងខុសគ្នាដូច្នេះក៏យើងផ្អាកបាទជាមួយបងអូនបន្តែមនឹងមួយរយៈខ្ញុំ អរគុណបងកាត់ផ្សះបងតិចស្មានតែទន្ទឹងរង់ចាំថាកាលបានបន្តែមកអូស្ត្រាលីតែស្វាគមន៍អឺស្វាគមន៍គ្រប់ពេលខ្ញុំថាចឹងដែរដូចដូចដូចកូនបន្តែមដែរថាចឹងដែរចឹងចឹងដែរកាគឺថារំចាំហើយបងខ្ញុំគ្មានវាសនាព្រោះចាស់ជ្រុល អត់ទេចាស់ទេបើខ្ញុំចិត្តផ្លាយខ្ញុំមិនថាខ្ញុំខ្ញុំចាស់ផងតែតែក្មេងរហូតគឺ ចំពោះចំណេះដឹងគឺមិនចាស់ទេអ្នកគ្រូគឺនៅតែក្មេងរហូតឲ្យតែអ្នកគ្រូមានកំណត់ថាចំចាយកម្លេចគឺចំណេះចំណេះដឹងហ្នឹងគឺនៅតែ នៅតែក្មេងសម្រាប់សម្រាប់អ្នកគ្រូរហូតបាទ ហើយអរគុណអរគុណចំពោះអ្នកគ្រូលោកគ្រូ និងបងអូនដែលបានអឺចំណាយពេលវេលាដ៏មានតម្លៃហើយថ្ងៃនេះគឺខ្ញុំចង់បន្តឲ្យហួសម៉ោងទៅទៀតប៉ុន្តែដោយសារតែអឺព្រះអង្គលោកមានកម្មវិធីបន្តទៅទៀតដូច្នេះកម្មវិធីរបស់យើងក៏ជិតដល់ទីបញ្ចប់ផងដែរហើយមុននឹងបញ្ចប់ខ្ញុំបាទក៏សូមអរគុណចំពោះគុណចាស់ដែលអឺ បានបើកម្មវិធីនេះឡើងដើម្បីអឺសម្រាប់អភិរក្សនៅ កម្មវិធីអភិរក្សនៅទម្រង់ស្មូតកំណាបខ្មែរតាមរបៀបបុរាណគឺគឺខ្ញុំពេញចិត្តមែនទែនបានខ្ញុំអញ្ជើញមកចូលរួមមកជាមួយគុណចាស់ដើម្បីជួបហើយនឹងបាន សិក្សារៀនសូត្រអំពីលោកគ្រូអ្នកគ្រូនិង បងប្អូនមួយចំនួនដែលគាត់មានចំណេះដឹងផ្នែកកំណាផ្នែកស្មូតនឹងកាលពីមុនខ្ញុំអត់ចេះស្គាល់អីទេគាត់នៅថាដឹងតែបទការកតិមួយទេដែលច្បាស់ជាងគេបំផុតនឹងពជុងលីលា គឺបទពជុងលីលានោះគឺ គឺជាទូទៅ គឺបានឮតែលោកយាយផាំងខ្ញុំនឹងគាត់គាត់ស្មូតដោយស្ដាប់ប៉ុន្តែដល់មកទៅជួបលោកគ្រូជីវវិចិត្រជួបលោកគ្រូអឺផ្សេងផ្សេងបងប្អូនបុនតាមនិងអ្នកគ្រូ ទៀតគឺបានដឹងថាតម្រងស្មូតនេះមានមានច្រើនបបបែបមែនតែនគឺมันអាច បើតាមខ្ញុំមើលទៅគឺច្រើនមែនតែនគឺតាមសាស្ត្រលោកគ្រូជីវចិត្តលោកមានប្រសាសន៍ថាគឺមាន60ឯណាលោក60 60តម្រងលោកគ្រូដែលដែលរបៀបស្មូតតាមរបៀបខ្មែរបុរាណយើងបាទ បាទជាមុនតាមបាទជាតែគាត់ដឹងច្បាស់បាទមានដល់59របៀបនៃការសូត្រទាំងហើយបើបូករួមទាំងសម្បុរាណចាស់ចាស់ពីដើមដែលមិនទាន់បញ្ចូលផង វាសង្ឃថារាប់រយហើយមានបត់ខ្លះគឺអត់ទាន់បញ្ចូលហ្នឹងមានច្រើនទៅទៀតបាទមានច្រើនណាស់បាទដូច្នេះអញ្ចឹងវាបានជាខ្ញុំចង់ជួបជាពិសេសនៅគ្រូដែល គាត់មានប្រសាសន៍ថាគាត់ខ្ញុំចាស់ហើយដូចមិនសូវមិនសូវគេមានចំណាប់អារម្មណ៍ហ្នឹងគឺខ្ញុំចំណាប់អារម្មណ៍ទៅលើអ្នកចាស់ចាស់អញ្ចឹងឯងដែលកកកកាយរឿងដោយប្អូនមិនតែលោកមានគាត់មានប្រសាសន៍ហ្នឹងអញ្ចឹងគឺជួបលោកគ្រូចាស់ចាស់អញ្ចឹងគាត់មានអ្វីដែលនៅ ដែលនៅសល់ពីដើមពីដើមយកមកនេះវត្ថុបុរាណបាទបាទគឺគាត់មាន រឿងរ៉ាវផ្សេងផ្សេងបាទអរគុណច្រើនហើយកម្មវិធីយើងក៏ឈានចិត្តដល់ទីបញ្ចប់ផងដែរតែមុននឹងបញ្ចប់ខ្ញុំបាទក៏សូមយោបល់បន្តិចម្នាក់ដើម្បីបញ្ចប់កម្មវិធីរបស់ យើងគឺចាប់ផ្ដើមពីអ្នកគ្រូមុន បានសូមក្រុមចេញអ្នកគ្រូចូលរួមយោបល់បន្តិចមិនយោបល់អត់ចេះ នឹងមាននិមន្តអីគុណបាទថ្លែងអំណរគុណប្រគិនពរប្រសង់គ្រប់ព្រះអង្គនឹងគ្រប់ជូនពរដល់ប្រិយមិត្តនឹងក្នុងកម្មវិធីណាម៉ែជើញចឹងពេលនេះផងដែរខ្ញុំក៏សូមគោរពថ្វាយមើលថ្វាយបង្គំថ្វាយបង្គំដល់លោកម្ចាស់ ជាទីគោរពអំពីចម្ងាយដែលថានេះមានវាសនាបានជួបជុំគ្នាជាមួយនឹងលោកគ្រូលោកគ្រូព្រមទាំងប្អូនបុនតែមមានវាសនាណាតែក្នុងចិត្តនឹងថាសុបាយអើយសុបាយចិត្តគ្រាន់តែលឺប្អូននៃទីឯងខត់ពឹបថាំងឲ្យនៅចូលកម្មវិធីសិនតអយអសុខចិត្តនៅអីថ្ងៃក្រោយសូមជួបទៀតសុបាយណាស់បាទណាលោកប្អូនបាទបាទបាទ ចូលមកជួបចូលមកយើងផ្សព្វផ្សាយចំណេះដឹងគឺសប្បាយអញ្ចឹងណាគ្រូបាទបាទអរគុណអរគុណអ្នកគ្រូច្រើនហើយបន្តមកគឺបងអូនបុនតាមគឺសូមបងអូនចូលរួមយោបល់បន្តិចបងអូនមុននឹងយើងបញ្ចប់កម្មវិធីបាទបាទសូមអរគុណបងប្រុសជាកិច្ចបញ្ចប់នេះខ្ញុំបកណាខ្ញុំបាទសូមប្រគិនពរចំពោះព្រះធេរានុត្តរគ្រប់ព្រះអង្គប្រសង់គ្រប់ទិសទីទាំងអស់ដែលព្រះអង្គមាន ប្រវត្តិមាននៅលើពិភពលោកជាពិសេសប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកប្រទេសកម្ពុជា និងប្រទេសផ្សេងផ្សេងទៀតសូមព្រះអង្គទទួលបាននៅព្រះសុខភាពល្អបរិបូរណ៍គង់ជាមលប់ដ៏ត្រជាក់សម្រាប់ពុទ្ធបរិស័ទបានពេញបុណ្យកុសលគ្រប់មូលជានិង ត្រត្រង់នៅពុទ្ធសាសនាឲ្យគ្រប់ធូនចំនួន5000ព្រះភាសាដោយបរិបូរនិងសូមប្រគេនពរចំពោះព្រះអង្គគ្រូព្រះសវណ្ណបញ្ញោពរសវឿងសូមព្រះអង្គគ្រូទទួលបានព្រះសុខភាពល្អបរិបូរនិងជោគជ័យក្នុងការដឹកនាំក្នុងកម្មវិធីនេះដូចជា មានព្រះសុខភាពល្អអស់ការជាងវែងតទៅនិងយ៉ាងទៀតសូមគ្រប់ជូនពរដល់ប្រិយមិត្ត ពុកម៉ែបងប្អូនដែលកំពុងតាមដានទេសនានិងស្ដាប់បន្ទាប់ពីបញ្ចប់នៃការ live ផ្ទាល់រហូតដល់ស្ដាប់នៅ បន្តបន្តទីនេះសូមទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនជោគជ័យក្នុងដំណើរជីវិតនិងសូមគ្រប់ជូនពរដល់ អំប្រុសជីវចិត្តសូមអំប្រុសទទួលបានសុខភាពល្អមករបូរគង់ជាសុខអស់ការជាងវែងហើយនឹងសូមគោរពជូនពរដល់អ្នកគ្រូបងនៃលឯងនិងលោកម៉ែតាំសារ៉នសូមទទួលបានសុខភាពល្អបរិបូរគង់ជាសុខអស់ការជាងវែងនិងសូមគោរពជូនពរដល់បងប្រុសសំណាង សូមបងប្រុស ទទួលបានសុខភាពល្អនិងជោគជ័យក្នុងដំណើរជីវិតប្រាថ្នាអ្វីសូមបានសម្រេចដូចសេចក្តីប្រាថ្នាសូមអនុមោទនីសូមអរគុណនិងសូមអរគុណសាអរទៅអរអរគុណចំពោះបងអូនប្រុសបាទបន្តមកគឺសូមក្រុមជើងលោកគ្រូជីវិចិត្តបាទសូមដូចជាมันមានអ្វីវែងឆ្ងាយទេព្រោះខ្លួនអត់គ្រូសំដែងយកអស់ហើយហ្នឹងណា អរគុណណាស់ហើយសង្ឃឹមថាយើងនឹងបានជួបគ្នា ថ្ងៃក្រោយទៅគ្រប់បែបទម្រង់នៃសិល្បៈដែលមានឯកទេសមិនមែនតែត្រឹមតែការស្មូតទេសូមបញ្ចេញមកទោះបីជាចម្រៀងជីកេក្តី ចម្រៀងលខោនវស័កក្តីចម្រៀងពំនូលឬក៏ពូលយ៉ោកអីឬក៏តស្អីក៏ដោយឲ្យតែផ្នែកនៅក្នុងទម្រង់សិល្បៈក្នុងវប្បធម៌ខ្មែរឬវិស័យអក្សរសាស្ត្ររបស់យើងគ្រប់ទម្រង់បាទហើយចុងក្រោយនេះគឺថា កុំភ្លេចអនាម័យល្អដើម្បីសុខភាពអរគុណនិងអរគុណបាទសូមអរគុណនំប្រុសលោកគ្រូហើយកម្មវិធីរបស់យើងក៏ឈានដល់ទីបញ្ចប់ផងដែរមុននឹងបញ្ចប់ខ្ញុំបាទសូមអរគុណចំពោះប្រិយមិត្តទាំងអស់ដែល តាមដានទស្សនា ការផ្សាយបន្តបន្តក្តីក៏ដូចជាអឺតាមដានទស្សនា តាម YouTube Channel និង Page របស់ទូរទស្សន៍ KKCCTV ហើយបើសិនជាខ្ញុំបាទព្រមទាំង អឺវាគ្មិនកិត្តិយសទាំងអស់មានប្រសាសន៍ឬក៏អឺស្មូតទៅ មានកន្លែងណាដែលពុំសមរម្យនោះសូមមេត្តាព្យាស្រ័យអភ័យទោសហើយកម្មវិធីរបស់យើងក៏សូមបញ្ចប់តែប៉ុណ្ណេះសូមសន្យាថានឹងវិលមកជួបលោកលោកស្រីប្រិយមិត្តនិងមិត្តសាជាថ្មីនៅសប្តាហ៍ក្រោយវេលានិងម៉ោងដដែលខ្ញុំបាទសិទ្ធិនាងសូមគោរពសូមជម្រាបលាបាទសូមប្រាថ្នាគុំលាសូម ណាអូនណោណោណោអើយចាអូនណោណោណោអើយតោងរៃតោងរៃໃສលេងចៅយូរយើងទៅបាយណោបលាអើយ